រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងពិចារណាតម្លៃនៃការធ្វើលិខិតឆ្លងដែនឡើងវិញ ក្រោយពលរដ្ឋអូនត្អែថាតម្លៃថ្លៃពេក Boostrong Power Plus Power to Win យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថាសម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងពិចារណានៅតម្លៃសម្រាប់ការធ្វើលិខិតឆ្លងដែនដើម្បីឲ្យមានតម្លៃសមស្របណាមួយព្រោះមានប្រជាពលរដ្ឋបានត្អូញត្អែថាមានតម្លៃថ្លៃពេកថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបញ្ញាបត្ររងបញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតនៃសា កលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី1ខែមីនាឆ្នាំ2023សម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាមានអ្នកខ្លះស្រែកថាប៉ាសពតថ្លៃពេករដ្ឋាភិបាលនឹងពិចារណាទៀតតម្លៃប៉ុណ្ណាដែលសមស្របរដ្ឋាភិបាលយើងនេះគឺកើតចេញពីការបោះឆ្នោតដោយពលរដ្ឋស្រឡាញ់គ្រប់គ្រងសម្ដេចក្រឡាហោម មសខេងអបនយុរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាក្រសួងមហាផ្ទៃបានបញ្ជូន បញ្ជីឈ្មោះអ្នកហួសសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅកាន់ឃុំសង្កាត់រួចរាល់ហើយដូច្នេះអាជ្ញាធរក្នុងមូលដ្ឋានត្រូវអញ្ជើញប្រជាពលរដ្ឋដែលបានកាន់អត្តសញ្ញាណប័ណ្ណផុតសុពលភាពឲ្យពួកគាត់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មីសម្ដេចក្រឡាហោមសខេងអបនយុរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់ថាអាជ្ញាធរ ដឹងថាអ្នកណាផុតសុពលភាពអត្តសញ្ញាណប័ណ្ណព្រោះយើងបានចុះបញ្ជីត្រឹមត្រូវតាមប្រព័ន្ធកុំព្យូទ័ររបស់យើងដូច្នេះត្រូវអញ្ជើញគាត់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មីសម្ដេចក្រឡាហោមសខេងបាន កត់សម្គាល់ឃើញថា ចំពោះប្រជាពលរដ្ឋដែល មិនអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដោយសារជាប់ធ្វើការនៅក្រៅស្រុករបស់ខ្លួនរស់នៅមួយវិញទៀតដាក់អត្តសញ្ញាណប័ណ្ណនៅកន្លែងបញ្ចាំសម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថាច្បាប់ថ្មីមិនអនុញ្ញាតឲ្យពលរដ្ឋដាក់អត្តសញ្ញាណប័ណ្ណបញ្ចាំហើយអ្នកទទួលអត្តសញ្ញាណប័ណ្ណបញ្ចាំគឺខុសច្បាប់ដូចគ្នាដែរជាមួយគ្នានេះសម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានណែនាំឲ្យអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវជំរុញប្រជាពលរដ្ឋរបស់ខ្លួនមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដោយឥតគិតថ្លៃព្រោះរដ្ឋាភិបាលបានចំណាយទុន យ៉ាងច្រើនដើម្បីផលិតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋខ្មែរបើយោងតាមអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណនៃក្រសួងមហាផ្ទៃបានឲ្យដឹងថា បច្ចុប្បន្នតម្លៃសេវានៃការធ្វើលិខិតឆ្លងដែនធម្មតាដែលប្រើសេវារយៈពេល20ថ្ងៃ ត្រូវបង់ថ្លៃ100ដុល្លារខណៈសេវារយៈពេល10ថ្ងៃមានតម្លៃ150ដុល្លារដោយឡែកសេវារយៈពេល1ថ្ងៃត្រូវបង់ថ្លៃ200ដុល្លារ Power Plus. Power to win.